ថ្ងៃនេះជាថ្ងៃអាទិត្យ4កើតខែស្រាប់បសន្តរដូវឆ្នាំជូតអត្តស័កពុទ្ធសករាជ2540ត្រូវនឹងគ្រិស្តសករាជ1996នៅក្នុងឱកាសនេះ យើងនឹងបានស្ដាប់ធម៌មួយដែលលោកយាយឧបាសិកាឆន្ទវិរិយានៅខាងព្រំសំបុកគាត់បានបកស្រាយមិញនៅក្នុងច្បាប់ព្រះពុទ្ធសាសនាយើងលោកបានបញ្ជាក់ថាសត្វទាំងឡាយតែងកើតទៅតាមយថាកម្មនេះ យថាកម្មនមាត់មានក្លិនសាប៉ុណ្ណាមិនមែនកើតដោយសារហេតុអីគឺតែគឺកើតទៅតាមយថាកម្មយថាកម្មប្រែថាតាមសំគួរដល់អំពើតាមសំគួរដល់អំពើនឹងកើតតាមសំគួរដល់អំពើ សត្វទាំងឡាយកើតតាមសំគួរដល់អំពើនឹងយថាកម្មប្រែថាតាមសំគួរដល់អំពើតើតាមសំគួរដល់អំពើនៃជនណាកើតតាមសំគួរដល់អំពើនៃនៅអំពើរៀងរៀងខ្លួននៅបុគ្គលម្នាក់ម្នាក់ ឥតមានកម្មរបស់ជនណាទេគឺកម្មរបស់ខ្លួនជាតិនេះកើតឡើងអាស្រ័យនឹងកម្មចាស់ជាតិមុនដែលខ្លួនបានធ្វើហើយជាតិខាងក្រោយបន្តអំពីជាតិនេះដែលនឹងកើតឡើងថ្មីអាស្រ័យនឹងកម្មជាតិនេះដែលខ្លួនបានធ្វើហើយតាមសំគួរដល់អំពើចង់និយាយថាអញ្ចឹង Thank you. ហើយចោអំពើនឹងអ្វីគេទៅកម្មលៈប្រែថាអំពើបានដល់ការប្រព្រឹត្តការប្រព្រឹត្តការអនុវត្តបើប្រព្រឹត្តល្អទៅគេហៅអំពើល្អបើប្រព្រឹត្តអាក្រក់ទៅហៅអំពើអាក្រក់តាមសំគួរដល់អំពើនរណាធ្វើមិនបានចង់ មិនមានទេវតាមិនមានព្រំឬក៏មិនមានព្រះអេសូរព្រះនារាយឬក៏ជនណាម្នាក់ក្នុងលោកបង្កើតសត្វទេឬចែកវណ្ណៈសត្វទេគឺសត្វកើតឡើងតាមសំគួរនៃកម្មរបស់ខ្លួនចាំនេះឯងវាជាឧបនិស្ស័យសម្រាប់ បន្តពេលវេលារបស់សត្វទាំងឡាយក្នុងសង្សារវដ្តនេះហូរទៅមិនដាច់ដូចទឹកហូរដែលមិនចេះវិលទៅមុខរហូតវិញ្ញាណប្រតិបទៅខាងមុខរហូតក្នុងសង្សារមិនបានវិលទេឬផ្លាស់រហូតចិត្តផ្លាស់រហូតអញ្ចឹងចាំចាំចាំស្ដាប់ការបកស្រាយណា អំពើគឺជាតួកម្មកុសលកុសលកម្មអំពើល្អអកុសលកម្មអំពើអាក្រក់អកុសលកម្មអំពើអាក្រក់យើងបានចេះដឹងទាំងអស់គ្នាហើយដោយចាប់ទៅជាកាយកម្មមាន3 វចីកម្មមាន4មនោកម្មមាន3អំពើគឺការប្រព្រឹត្តទៅនៃកាយហើយកាយកម្មដូចតួយ៉ាងការសម្លាប់សត្វការសម្លាប់សត្វដោយកាយសម្រេចដោយកាយដោយទុកជាយើងប្រើគឺទៅក៏សត្វនោះវាសម្រេចដោយកាយដែរបានគេហៅកាយកម្ម ការលួចប្រព្រឹត្តអំពើនេះតែងសម្រេចដោយកាយលួចដោយខ្លួនឯងក្តីប្រែគេឲ្យទៅលួចក្តីរបស់ទាំងអស់នោះតែបានមកគឺដោយកាយសម្រេចដោយកាយហើយកាយកម្មការទៅចាប់រំលោភនៅកូនស្រីគេប្រពន្ធគេឬក៏ស្ត្រីទៅប្រឡែងប្តីគេ ការប្រព្រឹត្តខុសក្នុងកាមទៅដោយសេវនកិច្ចក៏អាស្រ័យនឹងកាយទាំងអស់កាយជាប្រដាប់ជាគ្រឿងសម្រាប់នឹងគេហៅកាយកម្មអំពើទាំង3ហ្នឹងវាសម្រេចដោយដៃដោយជើងដោយកាយកម្មបានហៅកាយកម្មមាន3យ៉ាងហៅកាយកម្ម3វិច័យកម្ម4 ការនិយាយកុហកកិរិយាពោលពាក្យកុហកបោកប្រាស់ញុះញង់បំបែកបំបាក់ជេរប្រតិចមើលងាយមើលខោកិនដតីនឹងការនិយាយលេងសើចសុទ្ធតែសម្រាប់ឡើងដោយសម្ដីដោយវាចាជាគ្រឿងសម្រាប់បានលោកចាត់ថាវិច័យកម្ម ព្រោះសម្ដេចដោយសម្ដី4យ៉ាងហ្នឹងកុហកនិយាយយើងបំបែកបំបាក់ជេរប្រទឹកនិយាយពីអត់ប្រយោជន៍នេះជាវិច័យកម្មផ្នែកខាងអកុសលដែលបានសិក្សាទៅរៀនរាល់ថ្ងៃមនោកម្ម3 មនោកម្ម3សម្លឹងរំពៃចង់បានទ្រព្យជនរតីមកធ្វើជាទ្រព្យខ្លួនអានឹងបានន័យថាយើងចង់បានរបស់គេឃើញអ្វីដែលគេមានហើយខ្លួនឯងក្រមនឹងកលេចឃើញចង់បាននឹងហើយអតិជាអរិចិត្តអោនទៅចង់បានវត្ថុរបស់ជនរតីធ្វើជារបស់ខ្លួនហើយអតិជាមានកំណត់ចង់លួចចង់ឆក់ ហៅថាមនោកម្មគួរសម្រេចដោយផ្លូវចិត្តទាំងដីមិនបានពូនិយាយថាកាយមិនបានកម្មយកទេប៉ុន្តែមានចិត្តជាគ្រឿងគិត អង្គុយស្ងៀមប៉ុន្តែមានគំនិតចង់បានជួនកាលវាកើតឡើងពេលអង្គុយខំក៏សឹងតែមានឬយើងដើរទៅណាចឹងទៅនឹកភ្នែក ឬយើងដេកនៅក្នុងផ្ទះយើងនឹកភ្នែកទៅហើយចាំបានមកអញ្ចឹងបានថាមនោកម្មព្រោះវាសម្រេចដោយចិត្តគុំនុំជាបាបគុំនុំការគុំគួនដុតអាលមានគំនិតព្យាបាទចាប់ចំពោះសត្វដតីក្រៅអំពីខ្លួននេះ ឲ្យគេដល់នៅសេចក្តីវិនិច្ឆ័យបាត់បង់ទៅនៃជីវិតឬសវិញ្ញាណិកៈព្រមអវិញ្ញាណិកៈព្រមបើតែមានវិញ្ញាណគ្មានវិញ្ញាណដែលជាវត្ថុដែលជារបស់របស់គេវាមានកំណត់ចង់បំផ្លាញដូចជាមានកំណត់គិតថាអញដិតស្រែវាដិតផ្ទះវាបំផ្លាញដំណាំវា លែងគួរស៊ីខ្ទេចដំណាំវាពុំនោះដាក់ឆ្នាំពុះសម្រាប់សត្វរបស់វានៅកំណត់ហ្នឹងហើយព្យាបាទឬក៏បងសន់ផ្ដំទាទុះដល់អំណាចនៃចិត្តខណ្ឌឲ្យនេះនោះទៅកាច់ក្បាលវាអានឹងជាកំណត់មួយកើតឡើងតាមផ្លូវចិត្តទាំងអស់បានទៅឲ្យមនោកម្មដែលយើងរៀនហើយកម្មបត្តិហ្នឹង មនោកម្មវាសម្រាប់តាមផ្លូវចិត្តតែវាចាមិនពោមិនស្ដីទេកាយនឹងមិនធ្វើទេគ្រាន់តែមានចិត្តហ្នឹងអានឹងក៏ជាអកុសលតាមផ្លូវចិត្តដែរឬក៏ខឹងនឹងឆ្មាលួចស៊ីត្រីអាំងពីព្រឹកតាមវាយឯងឲ្យតតបាក់ខ្នងឬញិចតាម វាយរុយវាយមោះអានឹងរួមចំណោះអញរួមច្រើនពេកជាងកម្មាដេញវាយវាឲ្យវាស្លាប់ម្ដងទៀនទៅព្យាបាទណាអានឹងសិតតែរឿងព្យាបាទទាំងអស់ឬក៏ខំគ្នានឹងគ្នាឲ្យផងឯងបាត់ធរអស់ទៅឲ្យកើតតែធរមនុស្សអញមកតែអត់និយាយទេ គាត់តែមានគំនិតនិងអកុសលកម្មតាមផ្លូវចិត្តនិច្ឆាទិដ្ឋិយល់ខុសសត្វនេះឈឺព្រោះដើរទៅជន់ខ្មោចខុសអំពីផែនដីធ្វើផ្ទះខុសផែនដីឡើងផ្ទះខុសថ្ងៃការខុសពេលវេលាអរៈធ្វើ វិបាកកាច់យកខុសអំពីដើមឈើការទស្សទីទំនាយអវ័យអវ័យទាំងអស់សុទ្ធតែក្នុងមិឆាតភេទរបស់ណាទៅនឹងឧបលះហានឹងនិយាយណាគិតគូរមែនទេណាចង្ការមកធ្វើខុសហើយនៅមិនទាន់អស់ទំនាយទៀតណា នៅឲ្យគ្រូកអីទីគុណគូមើលលេខនិពន្ធខ្ញុំនឹងឧទ្ទោសអីបានឈឺច្រើនខ្ញុំនឹងឧទ្ទោសអីបានរកធម៌មិនឃើញចាំនឹងមាននិស័យរកធម៌ឃើញលឹកធ្វើខ្ញុំដាក់ប្រាំហើយខ្ញុំយកសពមួយទាយសពឲ្យបន្តិចកាត់លេខឆ្នោតចូលមិនខាតប្រភេទ តែមែនទែនឲ្យធ្វើបីសែងគួយបន់ព្រះបពុតព្រះអង្គអើយជួយខ្ញុំផងឲ្យកូនខ្ញុំរកស៊ីបានទៅខ្ញុំមានបានអីសងគុណនេះចាំទៅធ្វើទៅខលមកគ្រូមកស្វាយព្រះអង្គនឹងចូលមិឆាទថេអានឹងធ្ងន់មនោកម្មមនោកម្មគំនិតដែលវាប្រះចាក់ចេញអំពីការជឿកម្មនិងផលនៃកម្ម នឹងចូលទៅក្នុងវិឆាទធិជារស័ព្ទទាំងឡាយនឹងគឺកាយមកពីព្រះអតិទេពជាអ្នកបង្កើតព្រះឥសូរព្រះអង្គនេះព្រះអង្គនោះជាអ្នកបង្កើតនេះជាមិឆាទធិយល់ឃើញខុសមិនត្រូវតាមធម៌តាមពិតធម៌តាមពិតនៅក្នុងមិឆាទធិទេអញ្ចឹងសម្រាប់ដោយផ្លូវចិត្តទាំងអស់ កាយកម្ម3វិច័យកម្ម4មโนកម្ម3នេះអកុសលនេះសត្វណាបានប្រព្រឹត្តនៅអំពើតាមផ្លូវកាយ3វិច័យកម្ម4មโน3កម្មនោះជាកម្មរបស់សត្វនោះឯងនេះអំពើនៃសត្វនោះណា អ្នកណាទៅសម្លាប់សត្វការសម្លាប់សត្វជាអំពើនៃអ្នកនោះជនកទៅលួចគេការលួចនឹងជាអំពើនៃរបស់ជនកជនណាទៅស្រឡាញ់ប្រីគេប្រពន្ធគេអំពើរបស់ជននោះឯងមិនមានអំពើរបស់ជនដទៃឡើយការនិយាយកុហកញុះញង់ជេរប្រតិចលើងីមើលខោជនដទៃនិយាយលេងសើច ដោយសម្ដីណាអំពើណាអំពើនោះជាអំពើរបស់ជននោះការសម្លឹងរំពើចង់បានទ្រព្យធារបស់ជនណាព្យាបាទរបស់ជនណានិងការយល់ខុសរបស់ជនណាអំពើដែលយល់ខុសឯងជាអំពើរបស់ជននោះនេះណាអត្តនោកម្មੰកម្មនៃខ្លួនចាំរៀងរៀងខ្លួនអត់មានឆ្លងនេះទេ ប្តីដោយប្តីប្រពន្ធដោយប្រពន្ធកូនដោយកូនម៉ែដោយម៉ែឪដោយឪចៅដោយចៅនៅក្នុងផ្ទះ10នាក់អំពើមាន10ដែររៀងរៀងខ្លួនទាំងអស់មិនបានជួបជុំគ្នាមិនបានចែករំលែកនៃកម្មគ្នាទេអីចោះដូចជាបកគោសម្រាប់សត្វមួយឥឡូវហ្នឹង5នាក់ទៅចាប់គោមួយ កលអំពើរួមគ្នាទេអត់ទេនៅតែបែកគ្នាសត្វតែមួយតែកម្មរៀងខ្លួនដល់ជន5រូបជនកកខកខង5រូបទៅសម្លាប់គូមួយជនណាមានការព្យាយាមខ្លាំងវាយខ្លាំងអំបាបរបស់ជននោះផ្សេងក្នុង5នាក់ហ្នឹង អញ្ចឹងចំណែកកម្មរៀងរៀងខ្លួនតែសត្វមានតែមួយទេតែចំណែកកម្មរៀងរៀងខ្លួនទៅតាមអំពើដែលខ្លួនអ្នកសម្លាប់ណានាព្យាយាមខ្លាំងជាងបាបច្រើនជាងគេទៅសត្វតែមួយមានដល់មានដល់កម្ម5នៃជនមានអំពើ5យ៉ាងណា ហើយបើវាទៅទទួលផលទៅទទួលផលរួមគ្នាវិញនេះសត្វមួយនឹងទៅទទួលផលរួមគ្នាវិញទទួលផលរួមគ្នាណានាធ្វើណានឹងទទួលរៀងរៀងខ្លួនប៉ុន្តែមានពេលខ្លះទៅទទួលផលរួមគ្នាត្រូវម៉ោងគ្នាដូចយើងជិះកណូតទៅទៅលិចងាប់ឲ្យស្មើគ្នាហ្មងមកឡាននឹងទៅស្មើគ្នា អានឹងគេហៅទៅកម្មរួមគ្នាពីមុនមកតែបាបរៀងរៀងខ្លួនហើយចុះការជួបគ្នាជាប្តីជាពុនជាបងប្អូនវាកម្មទេថាវាកម្មដែរតែជាចំណែកនៃកម្មណាមួយជាបច្ច័យនៃការជួបតែបានធ្វើរៀងរៀងខ្លួនហ្នឹងតែធ្វើក្នុងកម្មជាមួយគ្នាវាជាបច្ច័យនៃការជួបបានជួបមកតែអំពើរៀងខ្លួនផ្សេងគ្នាបែកចេញអំពីគ្នា มันបានរួមផ្សំជាមួយគ្នាទេដូចជាជនដែលសម្លាប់ឃើញភៀវមកច្រើននឹងបានអីអគីហូបអញ្ចឹងវានៅសម្លាប់សត្វមួយអត់ដល់ធ្វើអាហារពុជនហូបទៅជនអ្នកហូបទាំងអស់នោះមានកម្មផ្សេងអ្នកសម្លាប់មានកម្មផ្សេងអ្នកសម្លាប់នឹងបាបមួយហើយ បើជនអ្នកហូបទាំងអស់នោះជនណាដែលមិនបានចិត្តដល់ការសម្លាប់ទាំងគាត់ត្រឹមអាហារដែលគេបានជូន ជននោះមិនមានបាបទេតែជនណាកើតសេចក្តីទៅអរនឹងការសម្លាប់ជននោះទើបមានសេចក្តីបាបរួមជាមួយនឹងជននេះតែកម្មផ្សេងគ្នាឥឡូវចាំស្ដាប់និទានមួយរឿងទោសកាណារិបាតកម្មផ្សេងគ្នា និយមពីនៅក្នុងនគរមួយហ្នឹងគេមានព្រានព្រឹកជាអាចារ្យរិសាប្រម៉ោកនៅពេលដែលពួកព្រានមណៈជាកល្យាណមិត្តយ៉ាងច្រើនមកជួបជុំគ្នាចំនួន4 500នាក់គាត់គិតថាមិនដឹងយបានអីអាគីហោគាត់ប្រឡេកទៅឃើញតែមានជាមមួយ ដែលនៅដីក្រមផ្ទះរបស់គាត់គាត់ថាមានតែជាមនឹងទេដែលអាចជំនាញរ៉ាប់រងក្នុងការឲ្យអាហារពុជនដល់មិត្តភ័ក្តិទាំងអស់ដែលមកជុំគ្នាបើចឹងអាត្មាចោលសម្រាប់ជាមួយទាញកបិតទៅហ្មងទៅពងសម្រាប់ជាមនឹងដើម្បីយកចំអិនផាត់ឲ្យមិត្តភ័ក្តិទាំងអស់ពួកនឹកឃើញថាឲ្យស៊ីមើលបោកដូចមិនសមគួរសត្វមិត្តសម្លាញ់មានកិត្តិយសអង្គហៅជប់លៀមណា ដោយវិធីជប់លៀងរបស់យើងអស់គ្នាសពថ្ងៃនេះអស់អស់លោកខ្លះដើម្បីមិត្តភ័ក្តិសុខចិត្តទិញស្រាគ្រឿងស្រវឹងហើយនឹងសាច់ខ្លែមមន់ទីកាប់ចាក់យកមកជប់លៀងភៀវរបៀបគ្នាចឹងហើយចាំមើលទទួលលទ្ធផលយ៉ាងម៉េចដល់ពេលគាត់ ទាញក្បិតទៅសត្វជាមក្នុងសម័យនោះចេះនិយាយភាសាមនុស្សនិយាយតដូចមនុស្សយើងធម្មតាអញ្ចឹងស្រាប់តែវាសោចហើយវាយំជាមនឹងវាសោចអះអាយអញ្ចឹងទៅ ស្រាប់តែវាយំពេលនេះព្រាមជាម្ចាស់សួរថាណែសត្វជាមតែមកឯងមិនយំមិនមិនឯងសោចមិនបានសោចណែសោចហើយមិនឯងយំ ខ្ញុំបានជាខ្ញុំសោចណាព្រោះខ្ញុំសบายចិត្តខ្ញុំសบายចិត្តណាព្រោះជីវិតរបស់ខ្ញុំត្រូវណែឯងសម្លាប់ហ្នឹងវាផុតទុកបើទុកជាណែឯងមិនសម្លាប់ខ្ញុំក៏ខ្ញុំស្លាប់ដែរថ្ងៃនេះនេះជាចិត្តចំក្រោយបំផុតនៃខ្ញុំហើយខ្ញុំណែសម្លាប់ខ្ញុំខ្ញុំឆាប់ងាប់ ដែលខ្ញុំសោចព្រោះខ្ញុំសប្បាយចិត្តតើខ្ញុំយំខ្ញុំយំព្រោះខ្ញុំព្រួយចិត្តខ្ញុំអាណិតអ្នកឯងអ្នកឯងសម្រាប់ខ្ញុំដើម្បីជប់លៀងភ្ញៀវរបស់អ្នកឯងអ្នកឯងត្រូវគេកាត់ក្បាលដូចជារោមឈាមដូចខ្ញុំអញ្ចឹងជនអ្នកហូបគេគ្មានទោសអីជាមួយយើងទេ ឬឯយើងជាអ្នកកំណត់ឈានត្រូវគេកាត់ក្បាលដូចជារួមឈានណែឯងត្រូវដឹងទៅខ្ញុំនេះពីដើមដូចណែឯងចឹងជាអាចារ្យរិសាប្រម៉ោជាគ្រូនៃព្រាមទាំងឡាយក្នុងសម័យដែលព្រាមព្រឹកជាកល្យាណមិត្តធ្វើដំណើរមកជួបជុំគ្នាខ្ញុំបានទៅសម្លាប់ជាមួយ យកទៅឲ្យភៀវទាំងអស់នោះនាំគ្នាហូបចិត្តយ៉ាងសប្បាយគេស៊ីឆ្អែតតាំងពោះរៀងរៀងខ្លួនទៅគេធ្វើដំណើរទៅគេហដ្ឋាននៃគេអស់ទៅរីឯខ្ញុំដែលត្រូវបានសម្លាប់ជាមនុស្សឆ្លាប់ទៅទៅកើតនៅក្នុងមហានរកខ្ញុំចាំជាតិខ្ញុំមកកើតជាសត្វគិតទៅក្បាលខ្ញុំដាច់អស់499ជាតិហើយ គ្រាន់តែក្បាលខ្ញុំឈុះថ្ងៃនេះក៏ក្បាលខ្ញុំទៅដាច់ដែរគម្រប់500ជាតិនៅខ្ញុំយំនឹងអាណិតណែឯងព្រោះខ្ញុំវាខួសទៅហើយឥឡូវណែឯងចង់មកបន្តវេនអំពីខ្ញុំហើយយ៉ាងម៉េចព្រាននៅលឺសូរអញ្ចឹងភ័យហ្មងវាអញខោដើម្បីជនដតីដើម្បីឲ្យគេសរសើរ ដើម្បីដើម្បីសេចក្តីល្អរបស់គេដើម្បីកិត្តិយសបន្តអំពីការរាប់អាននៃចិនដទៃគឺស្លាក់នៅក្នុងមហានរោត្តមម្នាក់ឯងក្បាលអញផ្លេចដាច់ដូចជាជាងនេះមិនខានដូច្នេះណាហើយចោះគាត់ដកសេចក្តីស្នេហាចេញអំពីចិនដទៃគាត់បង្កើតសេចក្តីស្នេហាក្នុងខ្លួនវិញគាត់ស្រឡាញ់ខ្លួនគាត់វិញ គាត់គិតថាអាត្មាអញមិនគួរធ្លាក់នរកដាច់ក្បាលព្រោះតែជនដទៃឡើយគេគ្មានជួយអញទេបើចឹងទម្លាក់កបិតចោលមកឈប់ដែរអាណាហត់មកហត់ទៅមានអីធ្វើនឹងហត់ទៅអ្នករៀននឹងណាអើជាមនឹងក្រនៃចាញ់អំពីគេសម្រាប់ទៅទៅស៊ីក្បែរស៊ីស្មៅរបស់របស់ បែបយ៉ាងទៅថ្មផ្ទះបាញ់ថ្មផាំងជាតិថ្មមកមកតក្បាលសឹកដាច់ខ្មោចជានឹងងាប់ភ្លាមដាច់ក្បាលជាងគម្រប់500ជាតិណាកម្មរៀងខ្លួននេះអ្នកគេទទួលការហូបចុកគេបានឆ្អែតរីឯខ្លួនបានដាច់ក្បាលរាប់មិនស្នះអញ្ចឹងកម្មនេះ មិនបានឆ្លងដែនអ្នកហូបមិនបានជឿរំលែកនៃអំពើដែលយើងបានធ្វើនេះទេអញ្ចឹងនៅក្នុងគ្រួសារមួយមានប្តីមានប្រពន្ធដីអ្នកស្វែងទៅទ្រព្យសម្បត្តិប្រពន្ធអ្នកនៅផ្ទះចាំដាំស្លោដីទៅលួចគេយកមកចិញ្ចឹមប្រពន្ធនេះជាទោសរបស់ប្តីមិនមែនជាទោសរបស់ប្រពន្ធទេ ដែលទៅបាញ់គេយកមកចិញ្ចឹមភរិយានេះជាទោសរបស់ប្តីមិនមែនជាទោសរបស់ភរិយាទេព្រោះឯងទៅធ្វើអំពើដែលគេមិនបានតើទៅណាស្ម័គ្រចិត្តណាទៅដណ្ដឹងគេយកមកស្ម័គ្រចិត្តទៅសម្លាប់គេទៅឆ្លំគេទៅវាយគេដើម្បីយកមកចិញ្ចឹមអារម្មណ៍របស់តណ្ហា តែបើសិនជាប្រពន្ធរួមគុណិតជាមួយក៏ជាទោសរបស់ភរិយាក្នុងរឿងនឹងដែរណាអានឹងអានឹងចែកកម្មគ្នាចែកកម្មគ្នាអញ្ចឹងប្រពន្ធដូចគ្នាដែរប្តីគេទៅធ្វើការបាត់បាត់គេខំប្រឹងសាងសេចក្តីល្អសម្រាប់គេរីឯខ្លួនទៅស្វាទិញវងរស់មកអាបកជាទោសរបស់ភរិយាប្តីមិនដឹងជាទោសរបស់ភរិយាទេ ទិញត្រីរស់យកមកស្លដើម្បីឲ្យប្តីចូលចិត្តគេហៅកណប់មនុស្សយើងកាលណាស្រឡាញ់គេខ្លាំងតាំងទំនុកបំរុងគាត់គុណធ្វើយ៉ាងមិនឲ្យគេកុំឲ្យបែកចិត្តម្ល៉េះហើយខំប្រឹងសាងអំពើបាបយ៉ាងច្រើនដើម្បីគ្រឿងកណប់បាបរៀងខ្លួន តែបើមានគំនិតត្រូវគ្នាបាបទាំងអស់គ្នាតែបាបរៀងខ្លួនក្នុងអំពើតែមួយតែស្លាប់ទៅចែកផ្លូវគ្នាហើយណាណាទោះអីទៅនោះហើយអញ្ចឹងបានជាភរិយានឹងស្វាមីមួយមួយមិនមែនកើតជួបនេះគ្រប់ជាតិទេណាអត់ទេហើយចុះអ្នកដែលកើតជួបគ្នាគ្រប់ជាតិនឹងដោយសារដោយសារខប4យ៉ាងនេះបំមាន4យ៉ាងមកកើតជួបគ្នាគ្រប់ជាតិសមៈសទ្ធាជាស្មើគ្នា សម្ញាក់ទៅឡាធ្វើស្ទើស្មើគ្នាសម្ញាក់ចាគីលះបង់ធ្វើកសលធម៌ស្មើគ្នាសម្ញាក់បញ្ញាចម្រើនកម្មដ្ឋានដូចគ្នាបើមាន4ហ្នឹងបានជួបគ្នាបើគ្មាន4ហ្នឹងមិនជួបគ្នាទេការសម្លាប់សត្វការលួចគីជាអំពើមិនមែនជាបច្ច័យនៃការជួបគ្នាទេអត់ដៃប្រពន្ធនឹងបែកគ្នាហើយចាត់ចាយ ធ្លាប់ផ្សេងគ្នាជួនកាល100ជាតិបើជួបគ្នាម្ដងដែលសារអំពើកម្មល្អណាមួយជាបច្ច័យនៃការធ្វើណាអញ្ចឹងអត់អត់ទៀនទេអត់ទៀនអ្នកកលមិត្តដានិងអ្នកកលបីដាខ្វែងគុំព្រះគាត់ស្រឡាញ់គ្នាគាត់ទេគាត់ថាបើពិតព្រះអង្គខ្ញុំស្រឡាញ់ប្រពន្ធខ្ញុំណាស់ហើយប្រពន្ធថាខ្ញុំក៏ស្រឡាញ់ប្តីខ្ញុំខ្លាំងណាស់ដែរ ខ្ញុំរកប្តីបែបនេះមិនបានមួយថាខ្ញុំរកប្រពន្ធបែបនេះក៏មិនបានដែរវាស្មើគ្នាចិត្តស្មើគ្នាកំណត់ស្មើគ្នាប្រភេទស្មើគ្នាស្ទើរស្មើគ្នាមិនចេះទាស់គ្នាសោះម្ល៉េះហើយគាត់ខ្លាចប្រែងបែកប្តីក៏ប្រពន្ធគាត់ខ្លាចជួបស្ត្រីដទៃដែលមានចិត្តផ្សេងខ្លាចជួបបរិបទដទៃដែលមានចិត្តផ្សេងគាត់ទៅសួរព្រះថាបបិទ្ធព្រះអង្គធ្វើដូចម្តេចណោះ មានធម៌អីដែលសម្រាប់ឲ្យខ្ញុំទាំងពីរនាក់ជួបគ្នាគ្រប់ជាតិដល់ពេលនៅពៀនសំដែងគ្នាតែម្ដងនេះយោប៉ុន្តែឥឡូវហ្នឹងសូមជួបតែប្តីមួយហ្នឹងកុំឲ្យជួបស្រីណាទៀតក៏ឲ្យជួបតែបរោះមួយនឹងឯងគ្រប់គ្រប់ជាតិបងសំដែងផងហ្នឹងសញ្ញាសធាសញ្ញាតេឡាសញ្ញាចាគៀសញ្ញាបញ្ញាមានថាបរិយមកសក់បើទៅតែអ្នកចង់ជួបគ្នាតើអ្នកជឿប៉ិនគ្នាធ្វើស្ទើរដូចគ្នា ធ្វើបន់ជាមួយគ្នាស្មើចិត្តគ្នាហើយស្ដាប់ធម៌ជាមួយគ្នាចម្រើនកម្មដ្ឋានដូចគ្នាអានឹងជួបគ្នាហើយណាអញ្ចឹងរៀនចាំសម្រាប់មួយទៅខ្លាំគេមួយទៅអោតហើយមួយទៅធ្វើបាបមួយទៅធ្វើបន់អត់ជួបគ្នាទេអត់ជួបទេបែកគ្នាហើយដល់ស្លាប់ពេលហ្នឹងទៅកម្មហ្នឹងជាបច្ច័យបែងចែកណាមិនមានជនណាទេ បើសិនជាភរិយាសាមអង្គើបាបធ្ងន់ជាងធ្លាក់អបាយជ្រៅជាងទៅបើប្តីចិត្តនឹងធ្វើបាបតិចសោយបាបតាមប្តីរយៈរយៈទៅហើយបើសិនជាប្តីក៏ធ្វើបន់គឺកើតមនុស្សទៅទៅកើតឋានសួគ៌ទៅប្រពន្ធធ្លាក់នរកទៅបើសិនជាប្រពន្ធនឹងធ្វើបន់ច្រើនទៅកើតឋានសួគ៌ប្តីធ្វើបាបទៅធ្លាក់នរកទៅបែកគ្នាអស់អត់ជួបទេនេះអត់ជួបទេសង្សារវត្តនេះ មានកម្មជាគ្រឿងបែងចែកមានកម្មជាគ្រឿងបង្វិលណាបង្វិលឲ្យវិលហ្នឹងណាណាស្លាប់ទៅទៅចោតឋានភូមិណាណាស្លាប់ទៅទៅចោតឋានភូមិមានរូបឬក៏សត្វនេះស្លាប់ទៅទៅចោតទីផ្ដាឬកើតទៅជាមនុស្សឬកើតទៅដេរឆានទៅក្រោមទៅលើកម្មរបស់យើងធ្វើផ្ទាល់ម្នាក់ម្នាក់ នៅក្នុងថ្ងៃចិត្តស្លាប់កម្មនឹងជាបច្ច័យហើយនេះដល់ថ្ងៃចិត្តស្លាប់ដល់ពេលដេកស្ដោដល់ពេលថ្ងៃចិត្តស្លាប់ដល់ឡើងកម្មនឹងញ៉ាំងវិបាកនេះកម្មនឹងញ៉ាំងវិបាកញ៉ាំងផលនៃកម្មឲ្យទៅកើតសមារណាពេលហ្នឹងហើយធ្វើទុកគ្នាពេលស្លាប់អញ្ចឹងអ្នករៀបស្លាប់ដូចគេឆ្លឹងជីងងារណាឆ្លឹងជីង តែនឹងគឺថាជីងយុតិធម៌ដូចយើងជីងមកដាក់គឺយុតិធម៌ថ្លឹងបនថ្លឹងបាបអាណាធ្ងន់ជាងបើសិនជាបនច្រើនជាងបននឹងរឹងវឹងថាសួរបាបនៅស្ងៀមសិនណាបើបាបនឹងមានកម្លាំងខ្លាំងជាងបាបរឹងវឹងទៅកើតនរកបននៅស្ងៀមសិនបើទៅកើតនរកអស់កម្លាំងបាបបនគេមានកម្លាំងម្ដងគឺឆក់យកវិញ្ញាណវឹងទៅកើតឋានសួគ៌វិញ ណាអញ្ចឹងអញ្ចឹងបានចាប់ខ្លះទៅពីនរកប្រែតអសុរកាយដែលខាងស្លាប់ទៅទៅកាយជាទេវតាហ្មងហើយចាប់ពួកខ្លះទៅកាយជាទេវតាសោយខោបនអស់អស់កម្លាំងបនបាបដែលវានៅដកក្នុងចិត្តដែរវាមានកម្លាំងជាងជាងចុះវឹងហួសមនុស្សទៅនៅនរកបាត់ទេវតាស្លាប់នោះកម្លាំងកម្មទាំងអស់ទៅកើតកលែងសអ្នកធ្វើកម្មខ្មៅ រលែកបានផលខ្មៅអ្នកធ្វើកម្មសខ្លះខ្មៅខ្លះរលែកបានផលខ្មៅខ្លះសខ្លះអ្នកមានកម្មសនឹងខ្មៅលះបង់ហើយប្រេតពៀននេះប្រេតពៀនកម្មខ្មៅអកុសលកណ្ដោបកម្មសកុសលកណ្ដោបអ្នកដែលសាងនៅអំពើកម្មខ្មៅអកុសលហើយកម្មខ្មៅ ស្លាប់ទៅទៅកើតកលែងខ្មៅនរុព្រែតអសូរកាយទេរិឆានទៅកើតនោះហើយអ្នកធ្វើកម្មសស្លាប់ទៅទៅកើតមនុស្សទេវតាព្រំអ្នកធ្វើកម្មសខ្លះខ្មៅខ្លះដែលកើតជាមនុស្សក្រម្ដងមានម្ដងឈឺម្ដងជាម្ដងចំណេញម្ដងឆាតម្ដង គួស្លាប់ម្ដងរួយគួស្នាប់ម្ដងឡើងចុះឡើងចុះសខ្មៅសខ្មៅអូយើងអត់ដឹងសត្វទាំងឡាយអត់ដឹងដល់ពេលណាក្រលហេងលហាមទៅអើគូសេចទឹកណែបោចិត្តវិញណែឡាប់ជាមិនទទួលស្គាល់អំពើនៃខ្លួនទេទៅប្រទូខ្មោចនៅដណ្ដើមឈើទៅប្រទូខ្មោចនៅដណ្ដើមជ្រៃ នៅដណ្ដើមរាំងភ្នំនៅនឹងដបោដោយសារអំណាចនៃការជឿគ្រូនៃការគូវិសអើដល់តែគេបានផលមិនតែតែកម្មខ្លួនទេទៅតែសើទេវតាតែសើថ្ងៃតែសើខែថ្ងៃនៅចេញតោពីចំណេញខែនៅចេញតោពីចំណេញ ឆ្នាំនេះចេញតើទីចំណេញទៅតែសើថ្ងៃខែឆ្នាំដែលមិនដែលឲ្យបាយបដុំមិនដែលឲ្យលុយរៀលរស់ទៅតែសើណាទៅចឹងគ្នាអត់អត់យល់ត្រូវរហូតអត់យល់ត្រូវរហូតបំផន់អវិជ្ជាបំផន់សត្វបលោកនៅពេលណាបកគោធ្វើបាប ជាគ្រូសើចទឹកសើចទៅអស់កម្មអស់វរាជាអាចារ្យឲ្យកទូងរញកទូងបបដីខ្សាច់គ្រោះថ្នាក់របស់កម្មអត់ចាំបាច់ទៅសាងល្អទេនៅពេលណាធ្វើបាបវិញក៏គេលៀមទឹកឲ្យឲ្យអស់កម្មរងឃើញខុសទេមកឡើយបានសឹកពីណាមកវារៀននឹងរៀនធររៀនកុហកអដល់ពេលបានសឹកមិនដឹងធ្វើដោយសារផលបំណាអត់អត់ដឹង អត់ទាំងធ្វើបន់នេះគិតតែពីអដើរគ្រូទាយថ្ងៃនេះថ្ងៃល្អថ្ងៃនេះថ្ងៃជ័យស្ដីសួស្ដីអស់លេង1000ថែមទៅទៀតអំពើខ្លួនសាងនេះអត់ទាំងអញ្ចឹងធម៌មិនមែនជាហេតុកាន់យកថាជាហេតុណាធម៌ដែលមិនមែនជាហេតុកាន់យកជាហេតុថ្ងៃខែឆ្នាំអ្នកខត្តដិតម៉ោងពេលខែដីទឹក ត្រីភ្នំទាំងអស់មិនមែនជាហេតុនៅសេចក្តីល្អទាំងអាក្រក់ទេតែសត្វសង្កល់ថាជាហេតុនាំគ្នាទៅសន្និបាតហេតុបូជាហេតុដែលមិនមែនជាហេតុយល់ទេយ៉ាងណាមិនមែនជាហេតុណាអត់មិនមែនជាហេតុធម៌ដែលជាហេតុមិនកម្មយកជាហេតុទេមិនសង្កល់ថាជាហេតុទេអំពើល្អអំពើអាក្រក់ដែលខ្លួនកំពុងតែសោយ វាឲ្យផលអត់បានទទួលស្គាល់ថាអំពើនឹងវាឲ្យទេណាទៅសង្កល់អំពើដែលសំណេចជាហេតុទៅវិញរឿងនឹងច្រឡំធំចាំអាត្មានិយាយរឿងមួយអតិចតព្រៀបណាអតិចតព្រៀបមានកូនសិស្សរាប់រយនាក់ច្រឡំច្រឡំហេតុនឹងមិនមែនហេតុ គាត់ជាក្រុមអីស្អីអាចក្រុមរបស់នោះទៅនៅទីតំបន់មួយកូនសិស្ស4 500ហើយនាំកូនសិស្សរបស់ខ្លួនបូជាត្រីប្រកាលតាវៈជ្រោះបងបួស្ទឹងដីខ្សាច់ព្រះអាគីកម្ដៅថ្ងៃនេះតែគាត់បាត់ខត់ដែលមិនមែនជាហេតុថាជាហេតុណាគាត់ថានេះជាព្រមចរិយា ដ៏ប្រសើរដើម្បីសម្រេចនៅសេចក្តីសុខនាំឲ្យគាត់បានសុខបានចម្រើននាំឲ្យគាត់ផុតទុក្ខគឺគាត់អង្គុយបូជាព្រះអាទិទេពនឹងអាទិតតព្រាមពេលម្អែងព្រះដ៏មានអធិលើប្រមាណនោះបរិស័យសត្វឃើញឃើញដល់ព្រាមនេះមាននិស័យកំពុងតែប្រណិបត្តិធម៌មិនមែនជាហេតុនៅសេចក្តីសុខតើច្រឡំផ្លូវហើយចូលអត់មាននរណាសម្ដែងធម៌អត់ ឡើយគាត់ជឿតគ្នាគេហៅជឿតគ្នាដូនតាកងម៉ាជាដូនជាតាជាទួតជាលួតជាលៀននឹងគេកាន់ខនឹងក៏កាន់តគ្នាទៅដាប់តគ្នាបណិបត្តិតគ្នាគេហៅធម៌បរមបុរាណនេះហ៎ធម៌បរមបុរាណធម៌ម៉ែធម៌អីធម៌គ្រូដើមអត់មានកពីអត់អាងកពីម្ល៉េះបើគ្រូនឹងបត់ទៅខាងណាទៅហ្នឹងហើយបរមបុរាណនឹងបត់ទៅខាងណាទៅខាងហ្នឹងហើយ ធម៌មិនមែនជាហេតុនាំគ្នាប្រតិបត្តិធម៌មិនមែនជាហេតុនៅសេចក្តីសុខធម៌ដែលជាហេតុមិននាំគ្នាប្រព្រឹត្តអត់ព្រះប្រែមកលៀនដដល់មកលៀនផ្លែទៅមកអានអ្នកមានរឹកជាងឯងហ្នឹងទៅពួកកន្លែងនោះបើមិនព្រមមកលៀនទៅទៅបែកទេពួកគេជាអាចារ្យដ៏ចំណានដែរតែធ្វើខ្ពស់ទៅអ្នកហោះអ្នកហើទៅបានគេជឿទៅមកទៅដល់ទៅដល់សុំទីសម្រាប់ នៅអាទីតបអអាអាត្មាសុំសុំច្រើនផងសុំសម្លាក់បានមួយយប់ទេសមណៈខុសចេញទៅតើគុំតើស្រុកឯណាដេកពួនទៅកន្លែងខ្ញុំគ្មានទេអីនៅព្រាមតែគិតមើលវងគូគឺតើវងគូគ្នាគេវងសេះទៅនៅជាមួយវងសេះវងលាទៅនៅជាមួយវងលាតែមិននៅជាមួយតែមិន អាវងណានៅមួយវងនោះមកប្រសពហើយតើកុហកគេនៅជាមួយកុហកដូចគ្នាឯងអ្នកបួសយើងអ្នកបួសដែរតាយើងមិនត្រូវនៅជាមួយគ្នាអីមែនឯងនិយាយចឹងដូចត្រូវមែនអ្នកបួសនៅជាមួយអ្នកបួសចំណាញ់អីគ្រាន់កន្លែងស្រោកឥឡូវចេះយើងឲ្យសម្រាប់អស់បាទទៅនៅរោងមួយនៅមាត់ទឹកកន្លែងណាឡើយនេះនេះកាចណាស់នេះនោះមានអាណាទៅចិត្តបានទេតែទៅងាប់ហើយនេះនោះព្រោះទិស ហើយពួកព្រាមនឹងគិតតែប្រែមុខកលៀននឹងទៅឲ្យញៀនស៊ីហ្មងញៀនទៅដល់មានអីញៀនគ្រាន់តែឃើញមុខលៀនទៅដល់ផ្លេតមកមកទទួលប្តីសង្ខារៈដោយការសម្ដែងបរិហាប្រែភ្លើងប្រែទឹកប្រោសពប្រវាយទីបំផុតប្រមុខលៀនចាប់ញៀនញាត់បាតស្ទើក្នុងបាតក្រោយទៅចិត្តចៅរបស់គេទៅដល់ណាពីតតៈណែមើលណែមើលណែអ៊ី សម័យគុសមណៃមិនចាប់ញាតញាតបានអ៊ីប្រកែនោះឲ្យចឹងឯងកូនសិស្សណាអ៊ីខ្ញុំមិនមែនព្រះទេកូនសិស្សរបស់ព្រះសម្មាសម្ពុទ្ធឬសំណាក់គោដមមកគ្រូខ្ញុំនោះស្អីអ៊ីបើកូនសិស្សប្រកែប្រហែលនឹងកំងគ្រូទៀតប្រកែប៉ុណ្ណាទៅគាត់តែប៉ុណ្ណឹងព្រះព្រឹត្តមកដល់មកបានចាត់សម្ដែងធម៌ទេសនាអ្នកអតិតតមិនមែនជាហេតុទេបើសួរឯងដឹកនាំកុសលឯងប្រតិបត្តិធម៌អី បានប្រាប់ខ្ញុំតនបាត់ដីខ្សាច់តនបាត់ព្រៃឈើដើមពោដើមជ្រៃគិតពីបងត្រន់អង្គរកទាំងបួងសួងមកបានព្រះអង្គបានថាមិនមែនជាហេតុទេសនាចប់ពួកព្រាមទាំងអស់ក៏បានសម្ដែងលក្ខផលហើយបួសជាពិខុអស់ទៅសត្វតែជាប្រខៃណាស្របនេះវាច្រឡំយើងណាយើងណាតំបន់នេះចឹងមិនមែនជាហេតុទេអញ្ចឹងអ្វីដែលជាហេតុនោះគឺកុសលនិងអកុសល ដោយឆ្នេះបុគ្គលមិនគប្បីលះបង់ល្អរបស់ខ្លួនហើយ ទៅប្រព្រឹត្តស្ម័គ្រស្មោមនៅអំពើអាក្រក់នៃជនតីទេឆ្លាប់ទៅរៀងខ្លួនដែរចំណាស់ចំណាស់នេះហើយស្លាប់ស្អែកស្អែកហើយបើស្អែកស្លាប់ខាងស្អែកស្លាប់ហើយខែនេះមិនស្លាប់ខែក្រោយស្លាប់ហើយឆ្នាំនេះមិនស្លាប់ឆ្នាំក្រោយស្លាប់ហើយអញ្ចឹង ដល់ស្លាប់ទៅបានអីសិនអញ្ចឹងបានជាប្រះបរមពុរិស័ទនៃយើងលើកដំរឿងហ្នឹងលើកថាអំពើអល្អនិងអំពើអាក្រក់ជាហេតុសត្វទាំងអស់ស្លាប់ទៅមិនដែលខ្ចប់កូនខ្ចប់ចៅប្តីប្រពន្ធជាសម្បត្តិទៅជាមួយទេខណ្ឌបញ្ចកៈនេះក្នុងចិត្តនេះត្រូវរលឹកអស់នៅក្នុងទីនេះឯងនៅក្នុងសម័យស្លាប់ រូបរាងកាយនៃសត្វទាំងឡាយក៏ដល់ការបែកគ្នាបើគេយកទៅដុតឆេះអស់នៅសល់ឆ្អឹងមកកញ្ចប់ជួនកាលឆេះទាំងឆ្អឹងនឹងទៅទៀតបើគេយកទៅកប់ទុកភ័យរលួយទៅយកផែតដីបើបដែទឹកឲ្យលួយក្នុងទឹកបើដាក់លើគោកសត្វសៀរលួយរលេះទឹកផុយទៅលើគោកអស់ទៅណារូបហ្នឹងរូបដែលខំប្រឹងថ្នមខំប្រឹងថ្នាក់ថ្នមមួយជីវិត តាំងពីកើតមកពេលចំណាស់ប៉ុណ្ណេះការពៀនណាស់លោកហើយសម្លៀកបំពាក់មិនមែនមកប្រឡាស់ទេច្រើនប្រឡាស់ណាស់គ្រាន់តែស្នមរូបអានេះពេលព្រឹកអានេះពេលថ្ងៃអានេះពេលយប់អានេះពេលធ្វើការអានេះទៅផ្សារអានេះទៅអង្គុនខំប្រឹងស្នមទីទូកន្លះមិនត្រឹមប៉ុណ្ណឹងទេអាហារពេកចិនកាប់សម្លាប់ គេយកមកដើម្បីបំពាក់បំពន់រាងកាយឲ្យមានពលិឲ្យមានកម្លាំងនេះរាងកាយនឹងដែលយើងខ្នងវាហ្នឹងដែលខំប្រឹងចាញ់បោកយូរណាស់ហើយធ្វើស្ទះដេកដេកមិនស្រួលខ្នងទេតើមានពូកផ្ទះស្លឹកដេកមិនស្រួលទេតើផ្ទះថ្ម មានម៉ាស៊ីនត្រជាក់ខ្នងណាស់រាងកាយនេះស្គមតែងទួចភ័យព្រួយអីទៅ ខឹងគេខឹងឯងចង់ងាប់អស់ហើយដើម្បីតែខ្លាចរាងកាយស្គមប៉ុន្តែនៅតែលួចស្គមឈឺដល់ឆ្នាំផឹកនេះខ្នងហត់នឿយចង់ណាយ៉ាងនៃសពគ្រប់ទាំងអស់ដល់ពេលបំផុតទៅទេណាដល់ថ្ងៃស្លាប់ណាទៅទេ មិនថាលក់ដូរសូមបីទៅឲ្យទៅទេក៏គ្មានដែរណាអត់ណាយកទេអត់ណាយកទេនៅទៅទេទេដែលថ្ងៃស្លាប់ទៅមានបានអីសូមឆឹងទៅទុកផែរលួយអស់ទៅចិត្តក្រោយរាងកាយថ្មីទេរាងកាយហ្នឹងកើតអំពីកម្មធ្វើឥឡូវនេះបើធ្វើកុសលទានសិលធៀមវាច្រើន រូបរាងកាយកើតឡើងថ្មីល្អដោយសារអំពើចិត្តនេះហើយចុះបើចិត្តនេះយើងអត់បានធ្វើបានអីអញ្ចឹងចិត្តក្រោយវាដាប់ចុះវាកាន់តែទៀតទៅហើយរាងកាយបែកធ្លាយទៅសូម្បីចិត្តគំនិតដែលខំប្រឹងសន្សំនៃការប្រកម្មនេះនាំនេះប្រកម្មកូនអញប្តីអញប្រពន្ធអញបែកមិនបានទេ ត្រសម្បត្តិទាំងអស់ត្រង់ណាក៏សុទ្ធតែជាតួអញទាំងអស់ដល់ពេលស្លាប់ទៅដល់ពេលកាលឡើងមានតែឃើញទេដូចជាតិនឹងមានតែឃើញរឿងជាតិចាស់ទេមានតែឃើញទេអត់ហើយចោះរូបជាតិមុនយ៉ាងមិនដឹងទេអត់ហើយចោះប្តីជាតិមុននៅណាមានដឹងទេអត់ហើយចោះប្រពន្ធជាតិមុននៅណាអត់ដឹងដែរហើយចោះកូននៅណាអត់ដឹងហើយចោះប្រសម្បត្តិនៅណាគ្មានតរសោះអញ្ចឹងថ្មីចែក ឃើញទេនេះនាមនឹងរូបបច្ចុប្បន្ននេះដែលកើតឡើងអាស្រ័យនឹងកម្មជាបច្ច័យរលត់អស់នាមរូបក្នុងអតីតកាលឡើងដូច្នេះចិត្តដែលកើតឡើងក្នុងបច្ចុប្បន្ននេះអាស្រ័យនឹងអំពើក្នុងអតីតបើចិត្តមុនយើងសន្សំនៃការជាល្អជាសមាធិ ជំនឿនឹងឯងអំពើនឹងឯងជាឧបនិស្សយបច្ច័យដល់ការជឿចិត្តនេះនេះនឹងដឹកនាំចិត្តយើងឲ្យចិត្តទៅជាត្រីរហូតមកជាតិហ្នឹងបើចិត្តជាតិមុនធ្លាប់រសាសិលនៅអំពើល្អហ្នឹងវាជាបច្ច័យដាស់ទឿនចិត្តលោកយើងលោកតាជាតិនេះឲ្យនឹកកម្មសេចក្តីល្អឡើងនេះជាជានិស័យមកជាឧបនិស្ស័យមក ចិត្តសទ្ធាចិត្តចម្រើនកម្មដ្ឋានការប្រជិតមុនមកធ្លាប់អប់រំចម្រើនកម្មដ្ឋាននិស័យនឹងវារុញមកកម្មនឹងវារុញមកយើងនឹកឃើញចម្រើនកម្មដ្ឋានបានធន់សម្រាប់កើតធរទៅណែដោយលោកយាយលោកតាទាំងអស់ដែលបានមកធ្វើកម្មដ្ឋានហ្នឹងយល់ណានេះតាមបាននឹងមកអំពីធ្លាប់សំសំមកអំពីអតីតជាតិ កុសលធម៌នោះវាជាឧបនិស្ស័យរឿងច្រានចិត្តយើងដាស់តឿនចិត្តយើងឲ្យដើរទៅរកសេចក្តីល្អដើរទៅរកមិត្តល្អណានឹងអត់មានអានឹងទេមានតែអំពើល្អទេអញ្ចឹងក្នុងជាតិនឹងក៏ដូចគ្នាដែរដល់ជាតិក្រោយដូចគ្នាទៀតដែរបើយើងមានសទ្ធាមានសិលមានភាវនាស្ដាប់ធម៌ទេសនាចម្រើនសមថៈនៅក្នុងជាតិនឹងដល់ជាតិក្រោយ ទៀតណាត្រូវទៀតណាភ្លឺស្វាទៀតណារុងរឿងទៀតណាវារលត់ទៅមែនវាក្នុងរូបតែវានៅសតកម្មជាបច្ច័យនោះដែលវាធ្លាប់នឹងវាឲ្យផលមកដឹកនាំចិត្តយើងឲ្យសាមឲ្យតរ៉េតដោយសេចក្តីល្អអត់មានប្តីមានពុនមានបងមានប្អូនមានកូនមានចៅមានញាតិមានមិត្តមានអាទិទេពមានទេវតាណាមកដឹកនាំយើងទេគឺខ្លួនយើងជាអ្នកដឹកនាំខ្លួនយើងយល់ទេយ៉ាង ណាយល់ទេណាខ្លួនយើងជាអ្នកដឹកនាំខ្លួនយើងតែក្តីល្អរបស់ខ្លួនយើងហើយចោះទេវតាទាំងអស់មាន ជួយមនុស្សលោកថាជួយជួយតែជាផលទេទេវតាទាំងអស់ជាតួផលមិនមែនជាតួហេតុទេទេវតាជួយបានសុខជួយចម្រុងជួយចម្រើនមកដោយសារយើងសាងអំពើល្អហើយទេ អានឹងផលដែរជាគ្រឿងសម្រាប់តើជាគ្រឿងសម្រាប់ទេខ្មោចព្រាយដីសាចធ្វើបាបមនុស្សវៀនទេថាមានអានឹងផលឡាអានឹងមិនមែនជាតួហេតុទេដោយសារយើងធ្វើអំពើអាក្រក់ច្រើនទៅបានជនល្អនេះមើងើមើលថោបៀតបៀនបានយើងដាច់សិលបានពួកនឹងបៀតបៀនបាននឹងជាតួផលតាអមនុស្សបៀតបៀននោះជាតួផលតា ទេវតាផ្ដល់នូវសេចក្តីសុខទទួលផលមិនមែនទទួលហេតុទេអីផលទាំងអស់កើតអំពីអីថាកើតអំពីការប្រព្រឹត្តអញ្ចឹងនៅក្នុងសាសនាយើងព្រះដែលមានពធាទ្រង់សម្ដែងផលហើយប្រនិបត្តិក្នុងហេតុណាសាសនាដទៃអត់ទេ សម្ដែងផលប្រនិបត្តិក្នុងផល ទៅសុំសេចក្តីសុខមកអំពីផលមិនទាន់បាត់ក្នុងហេតុទេសាសនាយើងហេតុមានពីរហេតុល្អហេតុអាក្រក់ឥឡូវយើងអំពីបច្ច័យមិញអាត្មាបានសួរហើយជាឆ្លើយមកកម្មជាគ្រឿងឆ្ងាញ់សត្វសត្វលោកឲ្យវិលក្នុងសង្សារវដ្ត កើតចាស់ឈឺស្លាប់កើតចាស់ឈឺស្លាប់ពុំចេះចប់ព្រោះមានកម្មល្អអាក្រក់ជាបច្ច័យកម្មណាអាក្រក់នាំសត្វទៅកើតមនុស្សពេទ្យអសុរកាយបុរិឆានកម្មណាល្អនាំសត្វទៅកើតមនុស្សនិងទេវតានេះវិលហ្នឹងវិលទៅវិលមកក្នុងលោកចិនថាហ្នឹងគ្មានចេះចប់គ្មានទីបំផុតលុះត្រាតែស្ដាច់បងនៅកម្ម លះបង់កម្មចោលអស់លះបង់កម្មទាំងអស់ទើបបានដល់ឋានភាពលះបង់កម្មគឺលះបង់ខណ្ឌបញ្ចកៈនេះនឹងចំណាំណាលះបង់កម្មគឺលះបង់នៅខណ្ឌបញ្ចកៈគឺលះបង់សេចក្តីប្រកាន់នៅក្នុងខណ្ឌបញ្ចកៈ មិនចូលចំពាក់ក្នុងរូបមិនចូលចំពាក់ក្នុងនាមវេទនាបញ្ញាសង្ខារវិញ្ញាណមិនមានការហួងហែងមិនមានសេចក្តីប្រកាន់លះបង់បានព្រោះការឃើញខណ្ឌបញ្ញកៈជាធម្មជាតិកើតឡើងហើយរលត់ទៅវិញជាធម្មជាតិកើតឡើងហើយរលត់ទៅវិញអត្តកម្មលែងលែងហួងហែង លែកចែកចម្ពាក់ក្នុងខ្លួនឯងលែកចែកចម្ពាក់ក្នុងរូបជនដទៃលះបង់ចោលទាំងអស់លែកចិត្តខណ្ឌបញ្ញកៈនៃខ្លួនក៏មិនជាប់ខណ្ឌបញ្ញកៈជនដទៃក៏មិនហួងហែកក៏មិនកាន់យកលះបង់ចោលព្រួយព្រោះឃើញសត្វទាំងអស់កើតឡើងតែងដោយខ្លួនដូចឃើញមិញអញ្ចឹងរូបវេទនាសញ្ញាសង្ខារវិញ្ញាណ រូបនឹងស្លាប់ពេលនឹងបែកធ្លាយពេលនឹងអស់ហើយការចាំដឹងថានេះប្តីប្រពន្ធកូនចៅពេលនឹងរលត់អស់ជាតិក្រោយជាតិក្រោយកាលឡើងថ្មីចែរូបផ្សេងដល់បានប្តីប្តីផ្សេងប្រពន្ធផ្សេង កូនផ្សេងទៅទៀតដល់ពេលចាស់ទៅស្លាប់ទៅបោះចោលមួយសារទៅទៀតទៅកាលឡើងថ្មីចែត្រង់សម្រាប់ផ្សេងកូនផ្សេងប្តីផ្សេងម៉ែឪផ្សេង ស្លាប់ទៅបោះចោលទៅទៀតលវលអញ្ចឹងណាឃើញអញ្ចឹងបញ្ញាឃើញអញ្ចឹងឃើញដល់អត់បានការទេបើចឹងបុគ្គលមិនគប្បីហួងហែងប្រកាន់តាប្តីរបស់ខ្លួនឡើយប្រពន្ធកូនចៅទ្រព្យសម្បត្តិរបស់ខ្លួនឡើយព្រោះអីព្រោះមិនដឹងប្តីណាមួយប្រកបណាអត់ដឹងប្រកបទេមិនដឹងប្រកបដូចយើងបានប្តីសង្ហើយប្រកបទេអត់ប្រកបជើងចាស់ប្តីនឹងទៅយកប្រពន្ធទៀត ថាមិនបានចឹងថាគឺវាជាភាពកម្មនឹងដែរយើងនាំនេះដើរទៅសំគ្នាមកជាតិណានេះមកជាតិមនុស្សលើតែកាលឡើង5នាក់ជួបគ្នាយកទាំង5ហ្មងទៅវាអត់ប្រកបបើចឹងព្រះអរិយៈលើឃើញចឹងបានជាលើកធុញនោះនោះថាទេណាមិនហួងហែកទេដីចិត្តមុនមិនដឹងនៅណាដែរឲ្យប្តីចិត្តហ្នឹងក៏មិនប្រកបជាត្រូវផ្សេងទៀតវិញចឹងលែងរវល់ លែងប្រកម្មយកកម្មជាអារម្មណ៍លែងហើយណាទៅណាមកណាណាទៅណាមកណាកើតមកខ្លួនគេស្លាប់ទៅខ្លួនគេកើតមកតាមហេតុតាមបច្ច័យស្លាប់ទៅវិញតាមហេតុតាមបច្ច័យនេះបញ្ញាឃើញអញ្ចឹងដែលយើងរកផតទៅឃើញអញ្ចឹងតែឃើញអញ្ចឹងលះបង់លែងចិត្ត ដែលលែងគិតនឹងហើយគួរតែស្លាស្ដែងនៅសេចក្តីសោកសង្រេងមនុស្សយើងក៏អស់មានការជើចំពាក់អស់សេចក្តីសោកលែងណាងាប់ងាប់ទៅណាហូហួទៅណាជាជាណាឈឺឈឺណាបាត់បាត់ណាទៅនៅធម្មតារបស់សត្វដូចកើតឡើងបែកគ្នាកើតឡើងមាសមកធរតែគឺអញ្ចឹងហើយបើអញ្ចឹងលែងនឹងហើយធម្មតាលម្អលម្អមិនមានការជើចំពាក់អីច្រើន នេះតែហ្នឹងណាយើងណាស្ដាប់បានទេនេះយើងរកធေါ်ទៅឲ្យឃើញអញ្ចឹងឲ្យធូរស្រាលធូរស្រាលតអអ្វីអ្វីក្នុងលោកសុទ្ធតែមិនទៀងសុទ្ធតែជាទុក្ខសុទ្ធតែជាអនត្តាកើតឡើងតាមហេតុតាមបច្ច័យដើរតែជួបគ្នាដើរតែផ្សំគ្នាទៅតាមកម្មរៀងរៀងខ្លួនដូច្នេះម្នាក់ម្នាក់កណាឃើញចឹងទៅខំប្រឹងសាងសេចក្តីល្អ ថាម៉េចបានចឹងព្រោះសេចក្តីល្អហ្នឹងវាជារបស់ខ្លួនខំប្រឹងសាងសេចក្តីល្អគ្មានជនណាធ្វើឲ្យយើងប្រែអំពីខ្លួនយើងធ្វើទេអត់ដល់សេចក្តីល្អនឹងច្រើនទៅច្រើនទៅវាទុំវាគ្រប់គ្រាន់ទៅវាជាបច្ច័យនៃការបាននៅព្រះនិព្វានណែសេចក្តីល្អនឹងច្រើនទៅហ្នឹង ដល់ល្អច្រើនទៅច្រើនទៅដល់តរធរទៅសម្រាប់ខាងចុងក្រោយបំផុតអាស្រ័យនឹងការស្ដាប់ធរអាស្រ័យនឹងការចម្រើនទៅក៏សម្រាប់ញាប់ផលទៅនឹងផុតទៅដែរអញ្ចឹងអត់សេចក្តីប្រកាន់បានទៅពៀនលែងមានខណ្ឌបញ្ញកៈណាណាលែងមានអើអ្នកមានប្រាជ្ញាទៅបានដោះខ្លួនបានបើគ្មានទេនៅនឹងហើយនៅជាប់នឹងហើយ ហើយកើតទុកនឹងកើតទុកម្នាក់ឯងនឹងដល់ទឹកទឹកម្នាក់ឯងនឹងដល់ដឹងធរនឹងបានធូរស្រាលទៅណាបញ្ញាអញ្ចឹងកាលណាឃើញកើតឡើងហើយរលឹកទៅវិញធូរស្រាលអញ្ចឹងបានខំប្រឹងចម្រើនណាចម្រើនអាណាបានអីណានេះជាងធ្វើសេចក្តីល្អហើយ ការដែលលះបង់មកពីផ្ទះមកថ្វាយខ្លួនជាអបាសកជាបាសិកាបួសជាភិក្ខុជាសាមណេរហើយកាន់សិល10កាន់សិល8ហើយចម្រើនកម្មដ្ឋានរហូតដល់សិក្សាឃើញទោសរបស់ខណ្ឌ5អាហ្នឹងនឹងអំពើខ្លួនហើយនឹងសម្រាប់ខ្លួនហើយ នេះប៉ុណ្ណឹងបានប៉ុណ្ណឹងទៅហើយទៅទៅក្នុងលោកខាងមុខបើមិនទាន់ដល់និព្វានបានប៉ុណ្ណឹងហើយជាក្រោយទៅទៅជាសិតតែសមាធិធិដល់ពេលហ្នឹងដែលកើតពេលហ្នឹងឈ្មោះថាសំណាងទេសំណាងទេនេះមិនមែនអភ័ព្វទេសំណាងតាអមិនបានសំណាងព្រោះក្នុងពេលសម័យនេះប្រះពុតនៅប្រះធរនៅប្រះសង្ឃនៅ ប្រពុតនៅដែរប្រពុតគង់នៅឡើយទេមិនទាន់អស់ទេប្រពុតគង់នៅគ្រប់5000ឆ្នាំបានអស់ព្រោះអីព្រោះប្រខដែលតំណាងប្រពុតនឹងនៅទៅបីប្រពុតនៅក៏គង់ព្រះអង្គសម្ដែងខនឹងដែរបើអញ្ចឹងព្រះអង្គត្រូវតែពឿនទៅលោកទុកខឲ្យនេះ ទុកសម្ដីទុកសំនៀងណៃអញ្ចឹងព្រះអង្គមិនទាន់ប្រេណពៀនអស់ទេបាត់ទៅតែរូបឆោមរីឯនាមធម៌នៅណាណាប្រធរទេសនានៅទាំងអស់អញ្ចឹងយើងបានកើតជក់កើតជក់កពីបត្រៃវាដកពីនៅទៅសោតអភិខមបានកើតជក់កពីនោះទាំងអស់ហើយកពីនោះសពថ្ងៃ ចាប់តែប្រែជាភាសាខ្មែរទាំងអស់នឹងសំណាងនិយាយលោកតាអាយុខ្លីប៉ាន់សំណាងជំនាន់នឹងមនុស្សយើងអាយុបាន100ជាងតិចណាបានតែជាងបាន80 70នឹងទៅអស់សំណាងហើយបានស្ដាប់ធម៌បានប្រតិបត្តិធម៌អង្គុយធ្វើកម្មដ្ឋានទាំងយប់ទាំងថ្ងៃណែនឹងឯសំណាងណាណា អញ្ចឹងជាតិនឹងអាចទៅនគរបានទេថាបានណាទៅបានទៅតាមណាទៅទៅតាមនឹងតែចិត្តលែងជាប់ខណ្ឌបញ្ចកនិព្វានហើយនិព្វាននៅត្រង់ហ្នឹងនៅត្រង់ចិត្តលែងជាប់ចង្កាក់នៅខណ្ឌបញ្ចកៈអញ្ចឹងអាចទៅនិព្វានបានព្រោះប្រធរនឹងនៅទាំងអស់ អញ្ចឹងឈ្មោះថានៅក្នុងពេលនេះគឺយើងបានកើតនៅក្នុងប្រទេសដ៏សមគួរណាប្រទេសមានធម៌មានន័យជាប្រទេសប្រទេសកម្ពុជាយើងណាហើយមើលតើมันបានគិតយល់ថាអភ័ព្វនាំគ្នាទៅស្វែងរកនគរប្រកបដោយខណ្ឌបញ្ចកៈណា គេចចេញពីប្រទេសកម្ពុជារបស់ខ្លួនកន្លែងគោរពប្រតិបត្តិធម៌ហើយធ្វើដំណើរទៅកាន់ប្រទេសដទៃដែលមានត្រឹមតែបំរើតណ្ហាណាទៅប្រណសវោលីសវោស៊ីសវោដេកសវោផឹកដល់លៀកវលែងអស់ស៊ីវលែងអស់ដេកវលែងអស់ផឹកវលែងអស់តើធ្វើអីទៀតអត់ ដល់ស្លាប់ទៅបានអីទៅនិយាយណាដល់និយាយទៅនិយាយលើចង់លើចង់ទៅបរទេសអត់លើចង់ទៅអីអីទៅអីដល់ថ្ងៃស្លាប់ហ្នឹងអាសៀជួយអាសៀទៀតហ្នឹងវាបោះចោលទាំងអស់ហ្នឹងសួរទៅស្លាប់ទៅបានអីទៅបើមិនបានសាងកុសលអញ្ចឹងខោអីទេទៅនឹងសោយផលតែមិនបានសាងហេតុឃើញទេ ដោយផលស្រួលក្នុងបច្ចុប្បន្នតែមិនបានសាងហេតុទៅក្នុងអនាគតទេបើចឹងអញទៅទី នៅស្រុកខ្មែរហ្នឹងហើយព្រោះនៅស្រុកខ្មែរហ្នឹងហើយចុះកើតទឹកអត់ឃ្លានហ្នឹងវាខលត្រូវថាត្រូវទៀតបើកុំតែកើតទឹកប៉ុណ្ណឹងក៏ធំឃើញដែរអញ្ចឹងហ៎ណាហើយធំឃើញនេះបើកុំកើតទឹកប៉ុណ្ណឹងនៅយើងតតទៀតនឹងការលំបាកការឈឺការព្រួយចិត្តការលំបាកសពគ្រប់ទៅ វាឃើញទុកដល់ឃើញទុកតាំងមកខំប្រឹងអង្គុយកម្មដ្ឋានហើយរកទីព្រងអើយទុកច្រើនណាស់វើមកយើងថោថោអញ្ចឹងចាត់ជាអភ័ព្វឬក៏ចាត់ជាសំណាងណាសំណាងឯអភ័ព្វមើលណែចាត់ជាសំណាងណាណែសំណាងណាសំណាងព្រួយព្រោះពេលសម័យល្អណាទីមួយប្រទេសកម្ពុជាយើងមានមហាក្សត្រ មានសម្ដេចប្រសង្ឃរាជទាំងពីរគណៈមានមន្ត្រីសង្ឃមានការកៈសង្ឃមានពិខុសមានសំនេបួសពេញនគរចេះតិចចេះច្រើនអាចសម្ដែងធម៌ពន្យល់ខុសដឹកនាំយល់ទាំងអស់គ្នាបានណាទី1ណាហើយបើទៅប្រទេសអាមេរិកប្រទេសបារាំងសេះវិញហើយសួរទៅលើហើយរាប់រយគីឡូបានឃើញវត្តមួយអើយកម្ពុជាមានគ្រូកម្មដ្ឋានម្នាក់នៅក្នុង សបាយអីព្រោះស៊ីឆ្អែតល្ងាចឡើងឃ្លានទៀតដែរអើបើទៅប៉ះប្រទេសបរានខេត្តសេតកោទៅអង្គុយចំឋាននឹងស្រួលទេអូតើម៉ាស៊ីនភ្លើងដាក់តើដល់ពាក់អាវទៅអ៊ុំសាត់អើយពិបាកណាស់ហើយណាអញ្ចឹងកើតសំណាងអា កុំកុំហត់តខ្មែរណាយាយណាហ្នឹងអាស្មារហត់តខ្មែរទេស្មានតែឃើញតែប្រទេសកម្ពុជាមិនបានខាងសួរក្នុងលោកទៅក៏បានខាងសួរក្នុងបច្ចុប្បន្នតាមផ្លូវចិត្តនៅ បានទៅពៀននៅនឹងហ្មងខ្ជិលចូលទៅរាមទៀតណែបានកើតចំប្រទេសហើយនៅជា សំណាងមកទៀត ការសំឡាងក្រោយលោកយើងតាមមានសុខភាពមានដៃមានជើងមានអវយវៈអាចមកអង្គុយខ້ອຍសម្បត្តិ